ចូលស្នេហាចូលវិញព្រៃកាបងហើយនៅស្រីបងសុំថ្នាំធ្នំបីបងបងពេលួងលោកជាអូនគុំសងសាយបងសុំស្បត់ថាស្នេហ៍តែចូលរដៃលុះគ្រាសង្សារ បងសុំថ្នាំងឆ្លងបីបងបំពេលួងលោកមានអូនគុំសងស័យបងសុំស្បត់ថាស្នេហ៍តែចរណៃលោកគ្រីតសង្ស័យបងណា ភ្លេងសំឡេងទឹកអូបែបដងបងថ្មសួររំចិនស្នេហ៍ក្រអូបក្លិនអមផ្កាដុះក្នុងស្រែអូមិនដូចទីក្លិនផ្កាទីក្រុងអូនជីក្របីស្រីទូលក្អមទឹក សម្រងចរណៃដំណើរលវត់វុនដូចទេណរីលើខ្នងក្របីគួចអើយស្រីស្ដាប់សារភាពចាញ់ហើយចំឡើយដួងចិត្តបងលួចស្នេហ៍ ជូនក្របីចោកដៃដល់អូអូជីក្របីស្រមៃធ្នមអូ ថាបានថាស្រួលមកបឹងស្នេហាកាព្រៃវាស្រូវជួយជាមេបាបងស្រូបក្លិនផ្កាមងស្រែបរិសុទ្ធ ស្និទ្ធម្អងស្រែភ័ក្រក្ដីអ្នកស្រែដូចគ្នាសូមជាប់និស័យបងជូនប្របី 注意。